ស្រីតូចច្រឡឹងមិនបាញ់ខំប្រឹងតែខ្លួនទេស្រីស្រីតូចច្រឡឹងមិនបាញ់ខំប្រឹងតែខ្លួនទេស្រីស្រស់ដោយរូបអូនមិនខ្វាំងទេប្តីស្រស់ដោយរូបអូនមិនខ្វាំងទេប្តី ស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ាំងពាល់ត្រឹមតែវាចាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ាំងពាល់ត្រឹមតែវាចាព្រោះតែរូបបងចាប់ចិត្តស្នេហាព្រោះតែរូបបងចាប់ចិត្តស្នេហា បើអូនព្រមហើយបងមិនគន់តើយឲ្យចូលចែកជើបើអូនព្រមហើយបងមិនគន់តើយឲ្យចូលចែកជើតន់ដឹងយកអូនក្នុងពេលអីឡើតន់ដឹងយកអូនក្នុងពេលអីឡើ ដើម្បីនួនអងបងហ៊ានទាំងអងដើម្បីនួនអងបងហ៊ានទាំងអង ស្រីតូច្រឡឹង មិនបាញ់ខំប្រឹងតែខ្លួនទេស្រីស្រីតូច្រឡឹង មិនបាញ់ខំប្រឹងតែខ្លួនទេស្រីស្រស់ដោយរូបអូនមិនខ្វាំងទេប្តីស្រស់ដោយរូបអូនមិនខ្វាំងទេប្តី គាល់មិនស្គាល់ខ្ញុំហ៊ានប៉ាំងពាល់ត្រឹមតែវាចាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ាំងពាល់ត្រឹមតែវាចាព្រោះតែរូបបងចាប់ចិត្តស្នេហាព្រោះតែរូបបងចាប់ចិត្តស្នេហា បើអូនព្រមហើយបងមិនគន់តើយឲ្យចូលចែកចើបើអូនព្រមហើយបងមិនគន់តើយឲ្យចូលចែកចើតន់ដឹងយកអូនក្នុងពេលអីឡើតន់ដឹងយកអូនក្នុងពេលអីឡើ ដើម្បីនួនអងបងហ៊ានទាំងអងដើម្បីនួនអងបងហ៊ានទាំងអង